ភាពសោកស្ដាយទាំងនេះ របស់មនុស្សដែលពួកគេមិនអាចបំភ្លេចបានមនុស្សយើងម្នាក់ម្នាក់ប្រកាសណាស់គ្មាននរណាម្នាក់ដែលចង់កាត់ទុកបុកម្នេញជាមួយនឹងរឿងរ៉ាវដែលបានកន្លងផុតហួស ទៅនោះទេប៉ុន្តែមានអតីតកាលខ្លះបានឡើងបណ្តាលជីវិតពួកគេនិងធ្វើឲ្យពួកគេមានភាពសោកស្ដាយនិងមានវិបដិសារីគ្មានសេចក្តីសុខក្នុងចិត្តនិងរឿងរ៉ាវមួយចំនួនទៀតនោះចង់លុបចេញពីខួរក្បាលក៏មិនអាចបំភ្លេចបានដែរតែសម្រាប់មនុស្សមួយចំនួនពួកគេតែងតែ មានភាពសោកស្ដាយចំពោះរឿងរ៉ាវដែលសំខាន់សំខាន់ក្នុងជីវិតហើយពួកគេតែងតែគិតថាបើសិនជាទាញពេលវេលានោះត្រឡប់ ក្រោយមកវិញបាន គេនឹងមិនឲ្យរឿងទាំងអស់នោះកន្លងហួសដោយ ភាពឈឺចាប់និងមាន ភាពសោកស្ដាយក្រោយបែបនេះទេចង់ដឹងថាភាពសោកស្ដាយរបស់មនុស្សទាំងអស់នោះមានអ្វីខ្លះតោះទៅអានទាំងអស់គ្នា1ពេលវេលាអ្នក ដឹងទេថាពេលវេលាវាពិតជាមានតម្លៃប៉ុណ្ណាសូម្បីតែមួយវិនាទីឡើង ទៅតែអ្នកទាំងអស់គ្នា បានមើលរំលងវាដោយអ្នកទាំងអស់គ្នា បានចំណាយពេលដោយឥតប្រយោជន៍ជាមួយនឹងរឿងដែលធ្វើឲ្យអ្នកមិនរីកចម្រើន ទៅមុខមិនតែប៉ុណ្ណោះថែម ទាំងអាចបំផ្លាញអនាគតរបស់អ្នកក៏មានក្នុងនោះមនុស្សមួយចំនួនទៀតមានទំនាប់ពន្យាពេលវេលា ជាមួយនឹងកិច្ចការតូចៗ ដើរคล้ายទៅជាទំនាប់ដល់ការពន្យាពេលក្នុងការសម្រេចជាមួយរឿងរ៉ាវសំខាន់សំខាន់ជាច្រើនទៀតដោយអ្នកចាប់ផ្ដើមចាត់ទុកថាពេលវេលាលែងសំខាន់ទៀតហើយ អ្នកលែងចង់មើលម៉ោងអ្នកលែងចង់គោរពពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃអ្នកវាបានធ្វើឲ្យអ្នកដុតដាបទៅដុតដាបទៅមិនរីកចម្រើន ទម្រាំអ្នកដឹងខ្លួនថាខ្លួនឯងពិតជាចោលពេលវេលាចោលឥតប្រយោជន៍វាស្ទើរតែហួសពេលទៅហើយ2សុខភាពតើអ្នកដឹងទេថាសុខភាពគឺជាអ្វីគ្រប់យ៉ាងនៃជីវិតរបស់យើងបើអ្នកបានបាត់បង់សុខភាពទៅហើយនោះគឺហាក់បីដូចជា បានបាត់បង់អ្វីអ្វីគ្រប់យ៉ាងដូចគ្នារាល់ថ្ងៃ អ្នកបានខិតខំរកស៊ី ធ្វើការដើម្បីជីវិតចុះអ្នកមានដែលធ្លាប់បានគិតទេថាពេលដែលអ្នកខិតខំមិនគិតដល់សុខភាពតើវានឹងទៅជាយ៉ាងណា យើងមិនអាចលុយដែលខំរកបានរាប់ម៉ឺនដុល្លារមកទិញសុខភាពយកមកវិញបាននោះទេសូម្បីតែរឿងតូចតាចក៏អ្នកមិនគិតដល់ដែរ ដូចជាការហាត់ប្រាណឬអាហារផ្សេងៗក៏អ្នកមិនគិតដល់ថា របស់ណាគួរញ៉ាំរបស់ណាមិនគួរញ៉ាំនេះហើយជាទម្លាប់ដែលអ្នកមិនបានចាប់អារម្មណ៍វាសូម្បីតែបន្តិច នៅពេលដល់ថ្ងៃមួយអ្នកបានសោកស្ដាយជាមួយនឹងទម្លាប់ទាំងអស់នេះហើយចាប់ផ្ដើមគិតថាជីវិតមួយនេះគឺមានតែមួយទេ3ការយកចិត្តលើមនុស្សខុស តើអ្នកដឹងទេមិត្តភាពឬ ទំនាក់ទំនងមិនថាស្នេហាមិត្តភក្តិឬក៏អ្វីផ្សេងនោះទេគឺសុទ្ធសឹងតែកើតចេញពីសេចក្តីស្រឡាញ់និង សេចក្តីទុកចិត្តគ្នាទៅវិញទៅមកប៉ុន្តែអ្នកមិនដឹងទេថាមនុស្សទាំងអស់នោះរាប់អាន អ្នកដោយស្មោះពីចិត្តឬក៏អត់នោះទេ ឬមួយគេរាប់អានយើង ដោយគ្រាន់តែផលប្រយោជន៍របស់គេ នេះហើយជាសំណួរគ្មានចំលើយដោយសារពួកគេមិនអាចមើលធ្លុះពីជម្រៅដួងចិត្តរបស់ពួកគេទាំងនោះបានទេ រហូតដល់ថ្នាក់មានមនុស្សជាច្រើនបានទទួលរងនៅអារម្មណ៍មិនល្អនិងរងគ្រោះដោយសារការយកចិត្តលើមនុស្សដែលខ្លួនស្រឡាញ់ព្រមទាំងមិននឹកស្មានដល់ថាគេជាមនុស្សដែលមានពឹសពលបែបនេះ នេះហើយជារឿងដែលធ្វើឲ្យពួកគេសោកស្ដាយក្នុងជីវិតមិនអាចបំភ្លេចបានព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងមនុស្សនៅជុំវិញខ្លួន 4. មិនបានចាប់យកឱកាសការមកដល់នៅឱកាសណាមួយគឺភាគច្រើនមានតែម្ដងនោះទេបើសិនជាយើងបានដៃឲ្យវាកន្លងផុតហួសទៅនោះវាពិតជាសោកស្ដាយ ខ្លាំងណាស់សម្រាប់មនុស្សយើងនៅពេលដែល មានឱកាសមកដល់មិនថាការងារការសិក្សាឬរឿងផ្សេងផ្សេងនោះទេពួកគេតែងតែមានគំនិតមួយថាកុំតន់អាល ចាំមើលសិន សមត្ថភាពមិនដល់ចាំបន្តិចទៀតចាំពេលក្រោយ ទាំងនេះជាការរីរែកចិត្តដែលវាស្មើនឹងមិនព្រមឲ្យខ្លួនឯងបានអភិវឌ្ឍទៅមុខដោយអ្នកដទៃ មនុស្សដែលបានចាប់យកឱកាសពួកគេទាំងនោះបានគឺមានកំណត់នៅ ក្នុងចិត្តរបស់ពួកគេរួចស្រេចទៅហើយថា នោះ គឺជាឱកាសមាសឱកាសប្រាក់ហើយពួកគេទាំងនោះភ័យច្រើនធ្វើដំណើរទៅមុខយើងមួយជំហានបាត់ទៅហើយជួនកាលឱកាសទាំងនោះបានធ្វើឲ្យគេទាំងនោះរីកចម្រើនជាងយើងរាប់រយដងឯណោះទាំងនេះ វាបានធ្វើឲ្យយើងមាន ភាពសោកស្ដាយនិងស្ដាយក្រោយជាមួយនឹងឱកាសទាំងនោះតែវាបានកន្លងផុតទៅហើយ5បាត់បង់មនុស្សស្រឡាញ់ខ្លួន និងមនុស្សខ្លួនស្រឡាញ់រឿងទាំងពីរនេះគឺមានភាពខុសគ្នា បាត់បង់មនុស្សដែលស្រឡាញ់ខ្លួនត្រង់ចំណុចនេះ គឺមិនថាស្នេហា គ្រួសារមិត្តភក្តិឬមិត្តភាពផ្សេងៗអ្នកនឹងស្ដាយក្រោយអស់មួយជីវិតរបស់អ្នកនៅពេលដែលគេចាកឆ្ងាយពីអ្នកលែងត្រឡប់មកជារៀងរហូត អ្នកនឹងនឹកឃើញជាមួយទង្វើល្អល្អស្នាមញញឹមមករកអ្នកក្តីស្រឡាញ់ដែលអស់ពីចិត្តទាំងនេះ វាបានធ្វើឲ្យអ្នកសោកស្ដាយជាខ្លាំងប៉ុន្តែវាបានហួសពេលទៅហើយ ទម្រាំអ្នកបានយល់ពីតម្លៃនៃបេះដូងរបស់គេចំពោះខ្លួន មនុស្សដែលខ្លួនស្រឡាញ់ មិនថាស្នេហាគ្រួសារមិត្តភាពផ្សេងៗពិតណាស់បើសិនជាពួកគេឃ្លាតឆ្ងាយទៅ នោះគឺមានតែភាពសោកស្ដាយហើយពិតណាស់ពួកគេទាំងអស់នោះគឺតែងតែ លួចបន្ទោសខ្លួនឯងថាមិនព្រម ថែរក្សាអ្នកទាំងអស់នោះ ឲ្យអស់ពីសមត្ថភាពតែបើសិនរឿងរ៉ាវទាំងអស់មានដើមហេតុមកពីយើងវិញនោះ គឺ ពិតជា មានវិដិសារីអស់មួយជីវិតដូចជាការធ្វេសប្រហែសនិងការមិនប្រុងប្រយ័ត្នរបស់យើងជាដើម6មិនបានសម្រេចនៅ ក្តីសុបិនសម្រាប់ចំណុចនេះ គឺសំដៅទៅដល់មនុស្សដែលមានវ័យចំណាស់ដែលលែងមាន ពេលវេលាច្រើនសម្រាប់បំពេញក្តីស្រមៃរបស់ពួកគេដោយក្នុងនោះកាលពីពួកគេនៅវ័យក្មេងម្នាក់ៗតែងតែមានគោលដៅនិងមាននូវសេចក្តី សុបិនរៀងៗខ្លួន សម្រាប់ជីវិតរបស់ពួកគេប៉ុន្តែក្តីសុបិនទាំងនោះ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចបានសម្រេចដោយគ្រាន់តែគិតគិតនោះ ទេគឺត្រូវមានឆន្ទៈក្នុងការធ្វើនិងភាពតស៊ូអំណត់ជំនះរាល់ឧបសគ្គទាំងអស់ទាំងនេះហើយបានធ្វើឲ្យមនុស្សមួយចំនួន ធំមានការសោកស្ដាយដោយមិនព្រមខិតខំកាលពីនៅក្មេងដើម្បីសម្រេចនៅក្តីសុបិនដែលធ្លាប់បានកំណត់ទុកនៅក្នុងបេះដូងហើយការសោកស្ដាយនេះ វាបានហួសពេលទៅហើយព្រោះពេលនេះវាស្ទើរតែគ្មានពេលសម្រាប់បំពេញក្តីស្រមៃមួយនេះឲ្យបានសម្រេចនោះទេ